រឿងអូលេកូណាសូខ្ជាយើងដឹងថាកៅអីគាត់ចាប់ផ្ដើមក្តៅតាំងតែពីសប្តាហ៍ទី4ទី5អីមកម្លេះបាទក្តីគាត់ចាប់ដើមកម្រើក្តៅហ្នឹងចាប់ដើមតាំងពីសប្តាហ៍ទី4ទី5មកម្លេះដែលគាត់ដឹកនាំស្មើស្មើច្រើនជាងឈ្នះបាទក្រោយមកមកលេងចាញ់ Leicester នេះធ្ងន់4-2ហើយនឹងឈ្នះតឡងតាវិញរៀងរៀងរៀងប្រែប្រួលកម្ដៅស្រកមិនទាន់បាត់ក្តៅតែស្រកកម្ដៅ បាទរហូតដល់មកចាញ់លីភូកម្ដៅហក់ឡើងខ្ពស់វិញអាហ្នឹងដូចយើងកូនក្មេងគាត់ក្រៅខ្លួនអញ្ចឹងកម្ដៅវាវាវាឡើងចុះឡើងចុះអញ្ចឹងណាបាទកម្ដៅខ្លួនឡើងចុះឡើងចុះជួនកាលដាក់ថ្នាំត្រូវទៅវាស្រក់បន្តិចទៅវាស្រក់កម្ដៅនឹងបន្តិចទៅអូឡេអញ្ចឹងអូឡេបាទអូឡេណាសោះជាអញ្ចឹងដាក់ថ្នាំទៅកម្ដៅគាត់នឹងវាស្រក់បន្តិចទៅដល់ពេលតែភ្លេចខ្លួនកម្ដៅនឹងហក់ឡើងចង់40ដឺក្រេវិញបាទហក់ឡើងចង់40វិញគឺធ្វើឲ្យ មានបញ្ហាហើយបាទមានបញ្ហាហើយវាផ្ទុះហើយមានមានការអឺបាទបាទមានការរិះគន់ហើយបាទដូច្នេះខ្ញុំចង់លើកចំណុចខ្លះមកនិយាយនៅក្នុងថ្ងៃនេះតាក់ទងទៅនឹងរឿងអូឡេថាតើគាត់គួរចេញឬក៏គួរនៅហើយហេតុផលណាខ្លះដែលយើងគិតថាគាត់គួរតែចេញហើយគ្រូណាខ្លះដែលគ្រូណាដែលស័ក្តិសមនឹងតំណែងគ្រូបង្វឹករបស់ក្រុមមែនយូ បើសិនជាអូឡេកណាសូកជាចេញណាអញ្ចឹងយើងនិយាយពីហេតុផលដែលអូឡេគួរតែចេញសិនបាទបូកទាំងអស់គ្នាគឺចង់ឲ្យមានការផ្លាស់ប្ដូរអូឡេចេញបាទគេថាអូឡេអោហ្នឹងអញ្ចឹងហេតុផលយើងមិនពិបាកទេបាទមកដល់ថ្ងៃនេះគឺយើងអាចប្រមូលបាននៅហេតុផលសមរម្យហើយអឺកាន់តែច្បាស់ទៅទៀតគឺបរាជ័យជាមួយ Man U បរាជ័យជាមួយ Liverpool 5-0កាលពីយប់ថ្ងៃអាទិត្យកន្លងទៅថ្មីថ្មីនេះដែលយើងឃើញថា ទម្រង់លេងនៅថ្ងៃអាទិត្យនេះគឺថាសារ៉ូហ្មងបាទសារ៉ូសារ៉ូលើសារ៉ូសារ៉ូកណ្ដកសញ្ញាសារ៉ូសារ៉ូសារ៉ូសារ៉ូបាទថ្ងៃហ្នឹងខ្ញុំ live ខ្ញុំ live ដែរគូនឹងខ្ញុំ live ខ្ញុំ live លើ page អឺ mic mic live មក mic live បងប្អូនខ្ញុំ live គូណាផ្សេងផ្សេងខ្ញុំ live តែបងប្អូនថ្ងៃហ្នឹងយកចូលមើលបានប្រហែល 70k បាទមិនដឹងទៅណាអស់បាទអញ្ចឹងខ្ញុំមើលបាល់ពីដើមដល់ចប់ខ្ញុំទាំងអត្ថាធិប្បាយខ្លួនឯងទៀតគឺ គាត់ចាប់ដើមក្បាលដំបូងមកក្បាលហ្នឹងខ្ញុំមើលទៅឃើញ menu សន្ទុះបន្តិចដំបូងមានឱកាសដំបូងគឺ menu មានឱកាសដំបូងគឺ Bruno Fernandes ទាត់ទៅបាញ់ចាប់ឡើងលើចាប់ពីហ្នឹងមកអឺតម្រងលេងរបស់ menu គឺសារ៉ូបណ្ដោយធ្លាក់ចុះក្រឹបក្រឹបក្រឹបក្រឹបក្រឹបក្រឹបសឹងតែ0ខ្ញុំមិនដឹង ថាមូលហេតុអីបានលេងដល់ថ្នាក់នេះលេងអន់ជាងកូនចង់និយាយថាក្រុមដែលនៅក្រោម Championship ទៀត ណាក្រុម Championship Liverpool ស៊ីមិនបានដល់5ផងលេងអន់ជាងក្រុមនៅក្រុមរ៉ាំ Championship អាចថា Division 1 Championship ថា Division 1 Division 1 Division 2អញ្ចឹងទៅណាបាទបាទលេងអន់ជាងក្រុមនៅក្រុម Championship ហ្នឹងទៀតហើយខ្ញុំខ្ញុំមិនយល់ថាហេតុអីបានជាលោកអូលេកូណាសូខ្ជាគាត់នៅចែកចតចេះបាននៅក្នុងការដាក់កីឡាករខុសរ៉ូលេងហឹម បាទ Corolli នឹងដូចប៉ុកបាហ្នឹងគឺគាត់ចង់យើងរិះគន់ថាប៉ុកបាមិនគួរលេងកន្លែងហ្នឹងមិនមែនតែខ្ញុំរិះគន់ទេណាបងប្អូនជាច្រើនរិះគន់ហើយទាំងបាទអ្នកវិភាគធំធំនៅក្នុង វិស័យបាល់ទាត់ អន្តរជាតិហ្នឹងគឺនៅក្នុងកម្មវិធីទូធំធំក៏គេក៏គេវិភាគយ៉ាងដែរថាប៉ុកបាមិនគួរលេងនៅកន្លែងហ្នឹងទេតែដល់ពេលដល់ពេលប៉ុកបាដូរចូលក៏ដូរចូលជំនួស Greenwood បំរើប្រយុទ្ធទៀតហើយតើកន្លែង Greenwood លេងហ្នឹងអត់មានកីឡាករលេងឬមួយក៏យ៉ាងណាគាត់សុកចិត្តទុក Fred ទុក McTominay នៅបើថាដក McTominay ក៏បានដែរដាក់ពុកបានលេងកន្លែង McTominay ឬក៏ Fred ហ្នឹងលេងបើថាឆ្លាញ់ Fred ទុក Fred ចុះតែរឿងអីទៅដក Greenwood ហើយយកពុកបានមកដាក់កន្លែង Greenwood ទុក Fred ហើយ McTominay លេងនៅបំរើការពារកណ្ដាលនឹងដដែលទាំងគេ រិះគន់ថាប៉ុកបាគាត់មិនមែនជាកីឡាករដែលស័ក្តិសមលេងនៅក្នុងតំបន់ហ្នឹងទេបាទគាត់ល្អគឺគាត់ល្អក្នុងតំបន់ផងគាត់គឺបំរើការពារឬក៏បំរើបាបណាតែអូឡេហាក់បីដូចជាចង់ឈ្នះការរិះគន់ចង់ឌឺចង់ផ្ចាញ់ចង់ផ្ចាលការរិះគន់របស់ អ្នកគ្រប់គ្រងឬក៏អ្នកវិភាគផ្សេងៗហ្នឹង ដូរប៉ុកបែបគាត់ដាក់លេងនឹងទៀតធ្វើធ្វើស្អីគាត់បាទគាត់ដាក់លេងអាណាចង់និយាយនិយាយទៅអញធ្វើតែមិនដឹងអញដាក់លេងឡើងហ្នឹងបាទគាត់ដាក់ដក Greenwood ចេញបងប្អូនឃើញដាក់ប៉ុកបាលេងបរាប្រយុទ្ធចូលបានប្រហែលនាទីប៉ុកបាទៅលាំងជើងរបស់ពីណាគេមួយនោះឈូសម៉ែអើយបាទចង់បាក់កជើងបើកបាតទៅវូម៉ាំងយកកាតក្រហមអឺនេះគឺយើងនិយាយពីចំណុចមួយចំណុចមួយទៀតគឺ ការព្យាយាមដាក់ឲ្យរ៉ូណាល់ដូលេងនៅប្រយុទ្ធក្នុងប្រអប់មិនជាខុសអីប្រហែលទេប៉ុន្តែគ្រាន់តែថាក៏មិនសូវជាមានប្រសិទ្ធភាពដែរបើប្រៀបធៀបមួយកាវ៉ានីខ្ញុំគិតថាសុកជាគួរតែដាក់កាវ៉ានីនៅក្នុងប្រអប់ហ្នឹងហើយទាញរ៉ូណាល់ដូលេងបម្រើប្រយុទ្ធនៅខាងឆ្វេងក៏បានខាងស្ដាំក៏បានដែរបាទបើថាទុក Rashford លេងស្ដាំយក Ronaldo ខាង Rashford លេងឆ្វេង Ronaldo មកស្ដាំទៅបាទមិនបាច់ដាក់ Greenwood ក៏បានដែរសាក់អញ្ចឹងម្ដងគាត់ក៏អត់ព្រមបាទគាត់ក៏អត់ព្រមឬក៏លេង442ចុះ បំរើ4ការពារ4ប្រយុទ្ធ2កាវ៉ានីមួយរ៉ូណាល់ដូចុះគាត់អត់ដាក់ទៀតហើយវារឹតតែពិបាកមើលជាងនឹងទៅទៀតគឺការលេងរបស់ខ្សែការពារ Harry Maguire ការលេងកាលពីម៉ាត់ជាមួយនឹង Leicester គាត់សាងកំហុស2 3បាល់បង្ធ្វើឲ្យក្រុម Leicester មានឱកាសទាត់ចូលទី2ម្ដងលេងមួយអាតឡង់តាក្របបាល់ទី2របស់អាតឡង់តាក៏ជាកំហុសរបស់ Maguire ដែរ ខ្សែការពារកណ្ដាលប៉ុន្តែគាត់អត់បានឡើងទៅគៀកគិតបិទគេឲ្យចិត្តទេបណ្ដាលឲ្យ Demerol ខ្សែការពារតូគីតែបានស្រួលហើយមកលេងជាមួយ Liverpool យើងឃើញហើយតែបិទគ្នាឯងរុញលុកសរុញអីទៅចងេងចងាងបាល់ប្របាល់ទី2ហ្នឹងគឺថាគាត់អត់មានត្រូវធ្វើអញ្ចឹងទេបាល់គាត់ត្រូវធ្វើម៉េចគាត់ផ្ដាច់ចោលសិនបាល់ទៅណាទៅសិនទៅតែគាត់អត់ទេគាត់ទៅរុញលូកមិនទេហើយគៀគ្នាឯងហ្នឹងក្លាប់កាប់ផ្ងាទៅគេបានឱកាសគេសុទ្ធចូលទៅ អញ្ចឹងនេះគឺខ្សែការពារ Harry Maguire មកមកបែបទៅគាត់ប្រធានក្រុមហ្នឹងមកបែបទៅប៉ុកបាចូលមកវិញចូលមកមកបែបទៅដាក់លេខខុសរ៉ូលហើយបាល់មិនទំនងនឹងឈូសគាត់ឈូសឈូសទៅគឺយកបើកបាតចំកជើងគេទៀតអញ្ចឹងដកចេញវាកាន់តែស្ថានភាព អាក្រក់ទៅអាក្រក់ទៅការព្យាយាមឲ្យរ៉ូណាល់ដូលេងប្រយុទ្ធរហូតទាំងគេរិះគន់ថារ៉ូណាល់ដូគាត់ល្អហើយប៉ុន្តែបើសិនជាគាត់នៅក្នុងប្រអប់ហ្នឹងអត់សូវបានជោគជ័យបដូរ រត់ទេគាត់លេងបម្រើប្រយុទ្ធខ្លះអត់ទៀតបាទអានេះបាទខ្ញុំនិយាយថានៅអាស្រ័យជើងនៅប៊ីកេតាឥឡូវនៅប៊ីកេតារបួសយូរនេះពាក់កណ្ដាលសប្តាហ៍លីវភូលេង EFL Cup អត់បានលេងទេស៊ីមួយជើងរបស់ប៉ុកបាហ្នឹងណាបាទអរគុណវិទូចាន់វិទូបាទអញ្ចឹងខ្ញុំឃើញចំណុច3ហ្នឹងដែលសំខាន់ក្នុងការប្រកួតជាមួយមែនមួយលីវើពូលហើយទម្រង់មែនយូគឺអត់ដឹងថាម៉េច ឡើងឯងល្មាដាច់មកដាច់មកដាច់មកដាច់មាត់ទៅខ្លួនឯងមកវិញមកដាច់ផឹងដាច់ផឹងវាច្រើនចឹងមកបងប្អូនមានចាប់អារម្មណ៍ហើយតែខ្ញុំមើលយូរយូរទៅមិនមែនញួតចេះលេងបាល់ទេបងប្អូនមិនមែនញួតចេះលេងបាល់ទេខ្ញុំយូរយូរទៅខ្ញុំអត់អត់បន្ទោសទៅលើសូសៀលវិញខ្ញុំខ្ញុំសង្ស័យទៅលើកីឡាករប្រហែលជាកីឡាករ Harry Maguire 1 Pogba 2 Ronaldo គាត់អត់ទេណាពីរនាក់ហ្នឹងណា អាចមានកីឡាករណាមួយឬក៏ពីអ្នកនឹងសុំកលុំគ្នានេះខ្ញុំនិយាយផ្លូវដែលខ្ញុំគិតទេណាអាចមានកីឡាករណាមួយឬក៏ពីរអ្នកនឹងតែម្ដងគាត់និយាយគ្នាសុំកលុំគ្នាធ្វើស៊ីលោកសូខ្យាតែម្ដងគាត់លេងឲ្យចាញ់ហ្មងនិយាយជារួមគឺលេងឲ្យចាញ់ឲ្យក្លឹបដកសូខ្យាចោលយើងឃើញទម្រង់ menu លេងដោយកូនក្មេងហ៎បងប្អូនគាត់ថាចាញ់ដល់ទៅ5-0ខ្ញុំថាគិតខ្ញុំទាយខ្ញុំទាយ Liverpool 2-0ខ្ញុំមិនគិតថាឆ្នាំចាញ់ដល់5-0អញ្ចឹងទេ បាទខ្ញុំថាលីវភូលឈ្នះប៉ុន្តែឈ្នះយ៉ាងច្រើនហើយអស់ហើយពីរគ្រាប់បាទខ្ញុំមិនគិតថាលេងមិនលេងលេងមិនឈ្នះដល់ទៅ5-0អញ្ចឹងទេអញ្ចឹងខ្ញុំដាក់បន្ទុកគិតថាកខេសុយចលាកងធ្វើស៊ីលោកសោខ្ជាហ្មងព្រោះគ្រាដេញចេញពេករហូតដេញចេញគាត់ទៅឈ្នះអាតឡង់តាអញ្ចឹងមានតែធ្វើចាញ់ពី3ប្រកួតចុងក្រោយហ្នឹងឲ្យគេដកចោលបដ ாய் បាទឲ្យដកគាត់ចោលបដ ாய் ណារឿងនេះវាបានកើតឡើងខ្លះដែរចំពោះលោកហូសេម៉ូរ៉ាញ៉ូដែលបងប្អូនពីមុន លោកហូសេដឹកនាំមែនយូជាចាញ់ចាញ់ហ្នឹងគឺមានការសង្ស័យថាកីឡាករមួយចំនួនបានរៀបចំគ្នាធ្វើស៊ីហូសេម៉ូរីញ៉ូដូចជាប៉ុកបាហ្នឹងមួយហើយមួយទៀតគឺអឺសាំឆេសអាឡេស៊ីសាំឆេសដែលលូទៅឲ្យ Inter Milan ទៅហើយនោះក៏គេគិតថាជាការចូលរួមចំណាយធ្វើស៊ីដែរយើងនិយាយពាក្យធ្វើស៊ីទៅដូចអាក្រក់ពេកប៉ុន្តែខ្ញុំអត់យល់ថាហេតុអី Man U លេងដល់អន់ដល់ថ្នាក់ហ្នឹងអញ្ចឹងដល់អន់ពេកយើង យើងសង្ស័យទៅរឿងផ្លូវផ្សេងវិញដោយសារតែក្លឹបមិនចង់ដេញសោកជាចេញទុកពេលឲ្យគាត់យូរពេកអញ្ចឹងមានតែកីឡាករជាអ្នកដែលរៀបចំធ្វើឲ្យក្លឹបឆាប់ដេញណានេះតាមការគិតរបស់ខ្ញុំមួយបែបផ្សេងទៀតទេបងប្អូនមិនបាច់គិតថាហ្នឹងវាវាដូចខ្ញុំក៏បានតែខ្ញុំខ្ញុំគិតខ្លួនឯងទៅអញ្ចឹងចុះតែបងប្អូនមើលទៅសំលេងអញ្ចឹងអត់បាទនេះវាមិនថាលេងឈ្នះលីវភូទេបានត្រឹមស្មើឬមួយក៏ ចាញ់លីភូ1 2វាចាប់ទុកថាអូខេមិនតែមិនត្រូវចាញ់ដល់5អញ្ចឹងទេបាទលេងមកវិញទលាយលវឹងមកវិញទលាយលវឹងមកវិញទលាយរោតារោតាខ្សែការពារមួយធ្វើឆ្នាំគ្មានបាទឡើងទៅជ្រួលទាំងអស់ទាំងអស់បាទយើងមើលឃើញអញ្ចឹងដូចខ្ញុំខ្ញុំខ្ញុំខ្ញុំចង់ខ្ញុំសង្ស័យដាក់បន្ទុកទៅលើអញ្ចឹងវិញដល់ពេលលេងអន់ពេកអញ្ចឹងបាទគាត់ដឹកនាំកន្លងមកក៏មិនទៅលេងលេងប៉ុណ្ណាតឡងតាលេងប៉ុណ្ណាឯលេងមកតឡងតាក៏មិនទៅចាញ់លីវភូដល់ប៉ុណ្ណឹងបាទយើងមើលមើលយើងមើលឃើញអញ្ចឹង អើយបាទច័ន្ទសិលាថាអត់មើលដួងឆាយអូអត់មើលដួងឆាយទេបាទដួងឆាយអូញ៉ាដួងឆាយឡាយដែរខ្ញុំស្មាន អត់មាន view ខ្ញុំហើយបាទអញ្ចឹងខ្ញុំនេះអត់អីហេងដែរមានបងប្អូនមើល300ជិត400 view ដែរណា នៅខាង YouTube នេះ100ជាង view ទៀតនៅនេះ394បាទហើយរឿងរ៉ូណាល់ដូដូចខ្ញុំនិយាយតាំងពីដើមកុំ expect រ៉ូណាល់ដូខ្ពស់ពេកព្រោះរ៉ូណាល់ដូគាត់អាយុចាស់ហើយ36ឆ្នាំហើយ បាទគាត់លេងបានប៉ុណ្ណេះចាត់ទុកថាគាត់ ធ្វើការងារបានល្អប្រកបហើយតែថ្ងៃហ្នឹងរ៉ូណាល់ដូបងប្អូនឃើញរ៉ូណាល់ដូមកលេងយកកាថាកំហឹងយកមកហ្មងលេងយកកំហឹងមកប្រើប្រាស់ទៅទាត់កីឡាករកឺទីជូនចង់បែកផ្លុកនោមបាទមួយជើងមួយជើងដល់កបាទអញ្ចឹងចង់និយាយថាកុំរំពឹងរ៉ូណាល់ដូខ្លាំងពេក រ៉ូណាល់ដូឥឡូវនេះមិនមែនរ៉ូណាល់ដូជាង10ឆ្នាំមុនទេខ្ញុំតែងតែនិយាយអញ្ចឹងខ្ញុំតែនិយាយហ្នឹងនិយាយមិននិយាយឥឡូវហ្នឹងផងនិយាយតាំងតែពីរ៉ូណាល់ដូមកដល់ភ្លាមបងប្អូនដឹងហើយបាទតែចូលមកភ្លាមរ៉ូណាល់ដូតតចូលទីរហូតបាទ fan man យូខ្លះអូរ៉ូណាល់ដូ is back legend back home អាចនឹងឈ្នះអាចអីអញ្ចឹងទៅបាទអញ្ចឹងអឺអញ្ចឹងឃើញបានតែបន្តិចឯងអញ្ចឹងមកខ្ញុំជឿថាការប្រកួតកុំសួរថារដូវកាលនេះក្រុមណាខ្លាំងក្រុមណាខ្សោយទុកពេលយើងមើល10 10ប្រកួតសិនបាន10ប្រកួតសិនចាំយើងវាយតម្លៃស្ថានភាពរបស់សូខ្យាគឺมันអាចបន្តទៅទៀតជាមួយ Man U ទេ បើសិនជា Man U នៅតែព្យាយាមរឹងរូសក្នុងការបន្តឲ្យគាត់ដឹកនាំទៀតនោះអនាគតរបស់ Man U ប្រហែលជាអាចនឹងធ្លាក់ទៅលេខ10លេខអីដោយ Arsenal ដោយការមុនអញ្ចឹងប្រហែលជាមិនធ្លាក់ទៅដល់ Championship អីទេប៉ុន្តែมันអាចលេង Champions League បានខ្ញុំមើលទៅអញ្ចឹងណា បាទឥឡូវឧទាហរណ៍ថាប្រកួតហ្នឹងគាត់លេងឈ្នះលេងចាញ់ប្រកួតក្រោយលេងឈ្នះប្រកួតក្រោយទៀតលេងចាញ់ប្រកួតក្រោយទៀតលេងឈ្នះឈ្នះចាញ់ឈ្នះចាញ់ឈ្នះចាញ់អញ្ចឹងវាបានលេខ10លេខ7លេខ8អីហ្នឹងបាទឲ្យលេខ4 4 4លេខបាទ top 4នឹងគេឬក៏ដដើមពៀនដដើមអីគេគ្មានទេបាទបើមិនជាចង់ទុកអាហ្នឹងខ្ញុំមើលទៅឃើញអញ្ចឹងហើយអ្នករិះគន់ជាច្រើន Rio Ferdinand Jamie Carragher គាត់ដែលជាអ្នកវិភាគនៅក្នុងកម្មវិធីទូគាត់និយាយដូចគ្នាគឺ menu បាត់បង់នៅអត្តសញ្ញាណរបស់ក្លឹបអត្តសញ្ញាណរបស់ក្រុមគឺរកអត់ឃើញថាលេងរបៀបម៉េចអីរបៀបម៉េចគឺលេងច្បល់ច្បុកច្បល់លោកឡំគ្នាអត់ដឹងជាស្អីអត់ដឹងថាប្រព័ន្ធអីឲ្យច្បាស់លាស់អត់ដឹងថាវប្បធម៌លេងរបស់ខ្លួនពីមុនយ៉ាងម៉េចអត់ដឹងបាទនឹងការរិះគន់របស់ Rio Ferdinand ងាកទៅ Greenville គាត់នៅគ្រប់គ្រងការដឹកនាំរបស់ Ole Gunnar Solskjaer ដែលគាត់និយាយនិយាយថា Man U គួរទុកឱកាសឲ្យ Ole Gunnar Solskjaer នៅបន្តដឹកនាំទៀតរហូតដល់ចប់រដូវកាលសិនបើសិនជាចង់ឃើញភាពល្អប្រសើរចេញពីគាត់ពីព្រោះថាអឺអ្វីអ្វីគឺត្រូវការពេលវេលាហើយគាត់គិតថាអានេះសម្ដីរបស់ Gary Neville គាត់គិតថាគ្រូបង្វឹកគឺមិនមែនជាបញ្ហាចម្បង នៃបរាជ័យរបស់ Man U ទេ ណាគាត់និយាយថាកាលពីប្រហែលឆ្នាំមុននោះ Manchester United បានយកលោក Jose Mourinho មកដឹកនាំក្រុម Man U ហើយ Jose ពេលនោះគឺជាគ្រូបង្វឹកដែលខ្លាំងដែរប៉ុន្តែនៅតែមិនអាចកែខៃស្ថានភាពអាក្រក់របស់ Man U បានអញ្ចឹងបានន័យថាបញ្ហារបស់ Man U មិនមែនជាបញ្ហាតាក់ទងទៅនឹងគ្រូទេគាត់ចង់លើកឡើងថាបើដេញគ្រូលោកសកស្យានឹងចេញក៏មិនអាចដោះស្រាយវិបត្តិរបស់ Man U បានដែរបាទងាកទៅ Ferdinand Ferdinand ថា Man U គឺបាត់បង់នៅ identity បាទអត្តសញ្ញាណរបស់របស់ខ្លួនអញ្ចឹងអត្តសញ្ញាណរបស់ខ្លួនហ្នឹងអីគេបាទយើងនិយាយថាអត្តសញ្ញាណរបស់ក្លឹបហ្នឹងគឺពីមុនគេឧទាហរណ៍ថាឥឡូវការជំនាន់លោក Sir Alex Ferguson នៅបាល់ Man U ចូលចិត្តលេងបាល់ប្លង់បាល់ក្រោះកាត់ពីស្ដាំពីឆ្វេងទៅជាជាងបាល់ចាក់ពីកណ្ដាលឬក៏លេងខ្លាំងខ្សែការពារការពារច្រើនតែបង្កើតឱកាសឲ្យឲ្យប្រយុទ្ធច្រើនជាងបំរើឧទាហរណ៍អញ្ចឹងណា បាទនេះជាអត្តសញ្ញាណរបស់ក្រុមលេង build up ពីក្រោមឡើងទៅលើឧទាហរណ៍អញ្ចឹងទៅតែ menu អត់ទេណា menu គាត់លេងបាល់ប្លង់មិនមែនលេងបាល់ build up ពីក្រោមឡើងលើទេតែឥឡូវហ្នឹងគាត់លេងបាល់ build up ពីក្រោមឡើងលើច្រើនណាបាទថែមនឹងបោះកាត់មុខទីផងពីមុន menu មិនលេងអញ្ចឹងទេ បាទគឺលេងបាល់ប្លង់បាទបានន័យថាបាល់ឃើញហើយចែកពុបពុបពុបពុបជំនាន់ Beckham ជំនាន់ Scholes ពុបពុបពុបឡើងបានឡើងដល់លើមកឥឡូវគាត់លេងបាល់ build up ពីក្រោមទៅនេះមិនមែន ត្រូវបានគេរីកគុណថានេះមិនមែនជាអត្តសញ្ញាណរបស់ menu ទេប៉ុន្តែចង់និយាយថាអត្តសញ្ញាណនឹងយើងដូរថ្មីបានអត់ព្រោះឥឡូវបាល់ទាត់វារីកចម្រើនអញ្ចឹងយើងមិនមែនថាយើងលេងបាល់ផ្លោងយើងផ្លោងរហូតមកជីវិតណាគេលេងបាល់ build up អស់ហើយយើងទៅលេងបាល់ផ្លោងតឯងរហូតអញ្ចឹងអត់បាល់លេងបាទអញ្ចឹងអត្តសញ្ញាណរបស់ក្លឹបហ្នឹងគឺពិបាករោណាដោយអត្តសញ្ញាណរបស់បាសេគឺទីគីតាកាបាទអត្តសញ្ញាណរបស់បាសេគឺប្រព័ន្ធលេងទម្រង់លេងទីគីតាកាបានន័យថា លេងពីក្រោមឡើងទៅលើអត់ចិញ្ចឹមបាល់អត់ងាយទាត់បាល់ចោលអានោះអត្តសញ្ញាណរបស់បាសេហើយអត្តសញ្ញាណរបស់ក្រុមលីវើពូលក៏យើងឃើញថាលេងស្តៀងមែនយូដែរក្លឹបនៅអង់គ្លេសទាំងលីវើពូលទាំងមែនយូលេងស្តៀងគ្នាទេ គឺលេងបាល់ប្លង់ភាគច្រើនបាទតែលីវើពូលគេនៅរក្សាបាល់ប្លង់របស់គេនឹងបានច្រើន ជាងមែនយូណាមែនយូដូចជាបាត់បាត់ច្រើនណាមើលទៅដូចបាត់ច្រើនបាទខ្ញុំក៏មើលឃើញចឹងដែរបាទមិនមែនតែគេនិយាយយើងមើលឃើញចឹងពីមុនបាល់ប្លង់មែនយូ Beckham នៅអីអូ កាត់ឆ្លងទៅឆ្លងមកហើយមែនយូកែបាល់ជាងចឹងណាឲ្យខូលឲ្យវាយយកចំណុចហ្នឹងបាទបាទ Beckham នឹងខ្លាំងបាល់ឆ្លងហ្នឹងតែក្រោយមកមិនអត់មាន Beckham មិនថាអូយើងត្រូវលេងដោយការចំនួនហ្នឹងអត់ទេតែគ្រាន់តែឥឡូវនេះមែនយូបាត់បង់ហ្នឹងហើយប្របាក់រោអតសញ្ញាហ្នឹងរោមកថ្មីឲ្យបង្កើតជា ទម្រង់របស់ខ្លួនឯងមួយជាក់លាក់ដែលធ្វើឲ្យក្រុមផ្សេងខ្លាចវាអត់មានបាទវាអត់មានណាដល់បើ Chelsea Arsenal Man City គេលេងបាល់ build up ពីក្រុមហ្នឹងដែរ Chelsea ក៏គេលេងបាល់ build up ចឹងដែរហើយ Arsenal ក៏ក៏ដូចគ្នាដែរតែ Liverpool មិនមែន Man U នេះយើងដឹងហើយបាល់នៅអង់គ្លេសភាគច្រើនអឺជំរឿជាតិចេញពីពីក្រុមហ្នឹងច្រើនជាងគេជំនាន់មុនណាបាទហើយបាល់ផ្លោងបាល់ប្លង់ហ្នឹងគឺល្អជាងគេបាទអញ្ចឹងអានេះការរិះគន់របស់ Rio Ferdinand តកតងអត្តសញ្ញាណបាទយើងអឺនិយាយតកតងទៅនឹងអនាគតបងប្អូនថាដេញចោលនៅនៅឯមិនតាន់ដេញបាទ ណាគតគាត់គឺនៅនៅឡើយទេស្រុកជាមិនទាន់មានការដេញចោលទេហើយក្លឹបគ្រាន់តែមិនទាន់ប្រកាសទៀតថា បានតាក់ទងគ្រូណាជាផ្លូវការនៅមិនទាន់មានការតាក់ទងទេ តែគ្រាន់តែយើងដឹងថាមានឈ្មោះ4ឈ្មោះគ្រូបង្វឹក4ដែលស្ថិតនៅក្នុង លីសស្ថិតក្នុងបញ្ជីក្នុងការទិញចូលរបស់មែនក្នុងការនាំយកមកដឹកនាំបន្ទាប់ពីសុកជាហ្នឹងគឺមាន4មានកុងទេ តែកុងទេនេះគឺតំណងជាងគេហើយ យើងឃើញសារព័ត៌មាននិងចចាមអារាមឆ្លោយឆ្លងថាកុងតេក៏បានពិចារណានៅការងារជាគ្រូរបស់មែនយូដែរតែគាត់ចង់មើលអំពីផែនការយុទ្ធសាស្ត្ររបស់មែនយូថាជាក់លាក់ប៉ុណ្ណាចង់បានអីអីច្បាស់លាស់សិនទើបបានគាត់មកដឹកនាំណាគ្រូអង្វឹកខ្លះមិនមែនគាត់ចេះតែមកដឹកទេណាគាត់មើលអំពីណផែនការមានផែនការមេផែនការរបស់ក្លឹបតើគេចង់ទៅធ្វើអីខ្លះគេចង់បានអីខ្លះគេធ្វើអីខ្លះហើយគ្រូអង្វឹកមកដឹកនាំគាត់មើលគាត់មើលផែនការនឹងសិនបើគាត់ គិតថាគាត់អាចសម្រេចបានគាត់គាត់ព្រមធ្វើការងារហ្នឹងតែបើគាត់គិតថាគាត់គ្មានលទ្ធភាពនៅក្នុងការសម្រេចផែនការរបស់ក្លឹបនឹងបានទេឬផែនការនឹងវាធំពេកវាមហិច្ឆតាវាទូចពេកក៏គាត់អត់ធ្វើបានដែរស៊ីសងលើការតាតាផែនការនឹងវាវា fit បាទជាមួយនឹងការចង់បានចង់ធ្វើរបស់គាត់អត់អានឹងគ្រូឥឡូវកុំទេគាត់ឮសូរចចាមរាមថាអញ្ចឹងប៉ុន្តែ បើរបាយការណ៍ពី Fabrizio Romano មកគាត់ថា menu ពិតជាចាប់អារម្មណ៍ទៅលើ លោកកុងតេមែនហើយប៉ុន្តែអត់ទាន់មានការដាក់សំណើផ្លូវការចរចាណាមួយជាមួយលោកកុងតេឲ្យបានអឺជាផ្លូវការដល់ឡើយទេបាទគាត់ថាបង្ហាញពីអារម្មណ៍ថាចង់បានអញ្ចឹងព្រោះកុងតេនៅនៅនៅ free ដល់ឡើយនៅទំនេរដល់ឡើយមួយទៀតគឺលោកស៊ីដានអតីតគ្រូរៀលស៊ីដាននេះក៏ fan menu មានការគ្រប់គ្រងឲ្យ menu យកគាត់មកដឹកនាំដែរបើសិនជាបានស៊ីដានក៏ គេគិតគេរំពឹងថានឹងជួយក្រុមមែនយូបានច្រើនដែរប៉ុន្តែផ្ទុយទៅវិញថ្ងៃនេះស៊ីដានបានចេញមកបកស្រាយថាគាត់មិនបានចាប់អារម្មណ៍នេះគាត់មិនបានចាប់អារម្មណ៍ Zidane doesn't want Man U job គាត់មិនបាន ចង់បានធ្វើការងារជាគ្រូបង្វឹករបស់ក្រុម Manchester United ទេដូចខ្ញុំបានបញ្ជាក់ជូនការពីលើកមុនលើកមុនអញ្ចឹងខ្ញុំថា Zidane គឺគាត់ចង់ហ្នឹងគឺគាត់ចង់ធ្វើការងារជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងចំនួនកន្លែងរបស់លោក Didier Deschamps ដែលដែល ដែលជាគ្រូបង្វឹកបារាំង បច្ចុប្បន្នហើយដេសមអាចនឹងចាក់ចេញ ពីការងារក្រុមជំរឿជាតិបារាំងនៅ ពេល World Cup 2022ចប់នៅកាតាខាងមុខនេះហើយស៊ីដាន ចូលអានេះជាការងារបន្តរបស់ស៊ីដានព្រោះស៊ីដានបានដឹកនាំក្លឹបរៀលម៉ាឌ្រីតឡើងជោគជាំរួចទៅហើយឈ្នះពាន Champions League ឈ្នះពាន La Liga នឹងបានតាមការចង់បានរបស់គាត់ហើយតែនេះក៏យើងមិននិយាយមិននិយាយថាមិនអាចទេណាគាត់ថាបេក្ខភាពនឹងគឺស៊ីដានគាត់លើថ្ងៃនេះលឺសូចេញមកបកាយតែកុងទេអត់តមានអត់តលឺសូមានការបកាយអីទេគាត់ថា គាត់សូមពេលពិចារណា ទៅលើ ផែនការរបស់ក្លឹប Man U ជាមុនសិនមុនគាត់សម្រេចចិត្តថាមកដឹកនាំឬក៏អត់អានេះរឿងសម្ដីកុងទេតែស៊ីដាន់គឺបដិសេធហ្មងតែមិនដឹងជាសម្ដីចេញពីស៊ីដាន់ពិតមែនឬក៏ពាក្យចាមរាមែនខ្ញុំពំនំប្រាប់បងប្អូនបន្តប៉ុណ្ណឹងឯងបាទមួយទៀតគឺគ្រូរបស់ក្រុម Leicester City គឺលោក Brendan Rodgers ក៏ជាអតីតគ្រូរបស់ Liverpool មុនដែរក៏ជាបេក្ខភាពមួយ ដែលគេពិចារណាដែរបាទដែល Man U ពិចារណាដាក់ក្នុង ដាក់ក្នុង short list របស់ខ្លួនដាក់ក្នុងបញ្ជីឈ្មោះគ្រូបង្វឹកថ្មីនឹងដែរក៏ប៉ុន្តែសួរថា Brendan Rodgers អាចមកដឹកនាំអត់ព្រោះគាត់កំពុងតែជាប់ដៃមមាញឹកជាមួយ Leicester ហើយគាត់នៅសល់កិច្ចសន្យាមួយ Leicester នៅឡើយថាតើ Leicester ឲ្យគាត់ចេញឬក៏អត់នេះជាសំណួរណាមួយទៀត Brendan Rodgers ក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះរបស់គ្រូបង្វឹកនៃក្រុម Barcelona ផងដែរបាទពួក Barcelona ក៏យើងដឹងហើយកំពុងមានវិបត្តិគ្រូដែរទើបចាញ់តាណាគ្នាមិនមែន Man U ហ្នឹង ថ្ងៃអាទិត្យដូចគ្នាហ្នឹងបាសេចាញ់រៀល2-1មែនយូចាញ់លីវភូ5-0អញ្ចឹងកៅអីរបស់លោករ៉ូណាល់ខូមែននៅអេស្ប៉ាញនោះក៏កំពុងតែចង់ឆេះដែរហើយអញ្ចឹងបាសេក៏កំពុងរកគ្រូមែនយូក៏កំពុងរកគ្រូ បាទដូច្នេះវាជារឿងមួយដែលពិបាកក្នុងការក្លឹបធំធំ2 3ហើយនៅ Spur ទៀតបាទនៅ Spur មួយទៀត Spur ក៏មិនទាន់សុខសប្បាយដែរជាមួយលោក Nuno Espirito Santo បាទបាទសប្តាហ៍នេះចាញ់ West Ham 1-0បាទអញ្ចឹងអឺតំណែងរបស់ Nuno ហ្នឹងក៏នៅ ថិតនៅក្នុងអង្គុយលើងើកភ្លើងដែរណាបាទគាត់អង្គុយងើកអង្គុយមើលបែបអញ្ចឹងអឺបច្ចុប្បន្នក្លឹប3ដែលកំពុងស្វែងរកគ្រូគឺធំធំហ្នឹង Man U Barca ហើយនឹង Spurs ហ្នឹងឯងបាទអញ្ចឹងគ្រូល្អល្អមាន2 3ហ្នឹងបាទមាន Zidane ហើយនឹង Conte free ហ្មងអត់មានក្លឹបណាតែបើមើល Brendan Rodgers គាត់មានក្លឹបកំពុងដឹកនាំស្រាប់ Leicester តើតើ Leicester ឲ្យគាត់មកដឹកនាំអត់អានេះដែលជាសំណួរបាទពិបាកណាព្រោះគ្រូកំពុងដឹកនាំជាប់ដៃដឹកនាំបានចិត្តពាក់កណ្ដាលរដូវកាលយកគ្រូទៅមិនកើតអាហ្នឹងបើសិនជាចប់រដូវកាលខ្ញុំមិនដឹងទេណា បាទតែបើសិនជា Greenville គាត់ថា គ្រូឥឡូវក៏ពិបាកដែរបាទបើសិនបើសិនដូរគ្រូមកថ្មីតាក់ទិចថ្មីมันប្រកាសថាបានជោគជ័យទេព្រោះពួកគាត់មើលឃើញ ថា បញ្ហារបស់ menu មិនមែនជាបញ្ហាតាក់ទងទៅនឹងគ្រូតាក់ទងទៅនឹងក្រុម menu ខ្លួនឯងនឹងមិនទាន់ស្វែងរក នៅកីឡាករដែលលេងប្រព័ន្ធរបស់ menu នឹងត្រូវបាទជា culture របស់ក្លឹបដែលដូចនឹងការចំនួន Beckham ចំនួន Paul Scholes, Ryan Giggs, Gary Neville root van destroy អីហ្នឹងត្រូវទេអត់តន់ត្រូវហ្នឹងហើយអានោះយើងយើងមិនដឹងថាម៉េចដែរព្រោះព្រោះភាសាគេអ្នកវិភាគគេនិយាយថាអញ្ចឹងតែយើងមើលឃើញថាកីឡាករប៉ុណ្ណេះគ្រូគួរតែ មានយុទ្ធសាស្ត្រក្នុងការរោបទេប្រវល់កីឡាករទៅមកទៅមកលេងកុំដាក់អញ្ចឹងងាប់ស្ដោកអញ្ចឹងអឺដូចលីវភូលដូចលីវភូលឆ្នាំ2 3ឆ្នាំចុងក្រោយនោះគាត់លេងតែ4 3 3បាទគាត់លេងតែ4 3 3តែគាត់ថាគេលេង4 3 3ហ្នឹងគេជោគជ័យ ហើយបើសិនតែគេជោគជ័យគេដូរទៅធ្វើអីទៀតប៉ុន្តែយើងលេង4 2 3 1យើងលេងទៅវាអត់ជោគជ័យបើអត់ជោគជ័យយើងសាក apply 4 3 3ដែរមើលវាមិនវិញណាយើងសាក apply 4 3 3ដាក់សារយុទ្ធ3មើលដាក់បំរើ3ដាក់ Bruno ដាក់ Pogba ដាក់ដាក់ដាក់ McTominay ដាក់ Pogba ដាក់ Fred ដាក់អីចឹងទៅឬក៏ Bruno ចឹងទៅហើយបំរើប្រយុទ្ធ Ronaldo ទៅ Cavani ទៅឬមួយ Rashford ទៅឬក៏ Greenwood ចឹងទៅឧទាហរណ៍ណាយើងលេងចឹងម្ដងមើលតែស្រុកជាក៏អត់ទាន់បានផ្លាស់ប្ដូរអាហ្នឹងទេ គាត់នៅតែបន្តអា4231គាត់4231 4231ហ្នឹងហើយដូរពុកបាចូលទៅលេងបម្រើប្រយុទ្ធហ្នឹងដដែលដដែលដដែលដដែលដដែលយូរយូរទៅគេមើលឃើញថាគាត់ចង់ផ្សាញ់ផ្សាលជាមួយការរិះគន់របស់អ្នកគ្រប់គ្រងហើយនឹងអ្នកវិភាគមួយចំនួនថាដាក់អញ្ចឹងលេងមិនត្រូវគាត់ចង់ថាគាត់អ្នកសម្រេចចិត្តអត់មាននរណាគេមកឲ្យយោបល់គាត់ទេចឹងអ្នកឯងចង់ថាអញ្ចឹងខ្ញុំអត់ធ្វើតាមអ្នកឯងខ្ញុំដាក់លេងដដែលអញ្ចឹងដាក់លេងដដែលអញ្ចឹងលទ្ធផលដដែលអត់មានការផ្លាស់ប្ដូរទេបាទ ឬក៏343ឧទាហរណ៍អញ្ចឹងដូចជានីកាចម្រើននីកាគាត់និយាយណា343ក៏បានដាក់ Varan ដាក់ Lindelof ដាក់អឺ Maguire ទាំងទៅហើយខ្សែក៏បំរើការពារវ៉ាន់វីសាកាចុះឡើងលឿនដាក់ស្ដាំទៅឆ្វេងដាក់លូកសទៅហើយពីរអ្នកកដាលដាក់ប៉ុកបាទៅដាក់អឺប្រុយណូទៅបញ្ជូតដាក់អីចឹងណាឆ្លាស់នេះលេងមើលអត់តន់ឃើញឯធ្វើអីផង បើគាត់អត់ទាន់ធ្វើធ្វើអីដូរប្រព័ន្ធផងបើដូរគាត់ចេញទៅគ្រូថ្មីមកអាចថាដូរប្រព័ន្ធថ្មីយើងគាត់ថាគ្រូថ្មីមកលោកកុងទេបើលោកកុងទេគាត់ចូលចិត្តអាយុទ្ធសាស្ត្រ352ឬក៏343ហ្នឹងបាទ352 343គឺយុទ្ធសាស្ត្ររបស់កុងទេឯងគាត់មកសាកព្រោះយុទ្ធសាស្ត្រ343 357ហ្នឹងនៅ Chelsea កាលចំនួនគាត់មកដឹកនាំ Chelsea ហើយបានជោគជ័យ យុទ្ធសាស្ត្រហ្នឹងគឺយុទ្ធសាស្ត្របាល់ទាត់នៅអ៊ីតាលីគេច្រើនប្រើអញ្ចឹងខ្សែការពារ3បំរើ5តែបំរើស្លាប់ឆ្វេងស្លាប់ស្ដាំហ្នឹងគឺជាបំរើចុះជួយឡើងចុះដូចការពារស្លាប់ដែរទេបាទអញ្ចឹងបើសរុបទៅខ្សែការពារ5មកគាត់ថាប្រព័ន្ធ3 7ឬក៏3 4 3ហ្នឹងគឺត្រូវខ្សែការពារខ្សែបំរើស្លាប់ឆ្វេងស្លាប់ស្ដាំហ្នឹងគឺត្រូវធ្វើការងារធ្ងន់ជាងគេត្រូវត្រូវតែជាកីឡាករដែលលបឿនលឿនឡើងចុះលឿនសម្រាប់ចិត្តលឿនឡើងចុះលឿនអត់មានត្រេងត្រាំយូរទេបាទហ្នឹងគឺអញ្ចឹង អញ្ចឹងនេះនិយាយតាក់ទងនឹងប្រព័ន្ធបើតាក់ទងគ្រូគ្រូមួយទៀតគឺ Brendan Rodgers ហើយគឺមួយទៀតគ្រូមិញខ្ញុំនិយាយតាក់ទងគ្រូគ្រូមួយទៀតគឺលោក Erik ten Hag Erik ten Hag របស់ក្រុមអាសាក់ Amsterdam ដែលកំពុងជាប់ភារកិច្ចដឹកនាំក្រុមអាសាក់ដែរគាត់ក៏មានចចាមអារម្មណ៍ថាបាសេតាក់ទងគាត់ដែរតែកាលពេលនោះគាត់គាត់ថាគាត់សប្បាយចិត្តហើយឬសូបាសេចង់បានគាត់ប៉ុន្តែគាត់កំពុងតែផ្ដោតការងារ ជាមួយនឹងអាស័ករដូវកាលនេះគាត់អត់មានចង់បានចេញទៅដឹកនាំអីបាសេឥឡូវហ្នឹងទេគាត់គាត់មានផែនការយុទ្ធសាស្ត្ររៀបចំអាស័ករួចរាល់ហើយបាទมันអាចបដូរកប់គាត់ភ្លាមភ្លាមទៅដឹកនាំនោះទេបាទអញ្ចឹង Eric Ten Hag តាំងតែពីក្រុមផ្សេងផ្សេងដែលដោះដូរគ្រូដូចជាលោកតាំងពីគ្រូគ្រូ Pochettino ចេញទៅពី Spurs ណាបាទក៏ក៏ក៏ក្រុមក៏ក្រុម Spurs នឹងចង់យក Eric Ten Hag នឹងមកដែរបាទលោក Jose Mourinho ចេញទៅនឹង ក៏ស្ពើចង់យក Eric ten Hag នឹងមកដែរតែ Eric ten Hag អត់ចេញបាទ Eric ten Hag នឹងគោដៅច្រើនណាណាបាយិនមនិចនឹងការពីលោក Hansa Flick ចេញហ្នឹងក៏តាក់ទង Eric ten Hag ដែរតែ Eric ten Hag ក៏អត់ចេញទៀតបានយក Julian Nagelsmann មកដឹកនាំណា Chelsea ជំនាន់ដែលដែលដែលលោក Frank Lampard ចេញក៏បានតាក់ទងទៅ Eric ten Hag ដែរតែ Eric ten Hag អត់មកចៃដនអី PSG ដេញដេញគ្រូលោកថ្មាស់ Tuchel ចេញ Chelsea យកថ្មាស់ Tuchel មកដាក់ទៅជោគជ័យរបស់គេទៅអញ្ចឹងណា ចឹងសួរថាការដូរគ្រូវាជោគជ័យអត់មានដូរវាវាមានជោគមានជ័យអញ្ចឹងដែរបាទយើងមើលឃើញគំរូរបស់ Chelsea ស្រាប់ឡាំផាតពងដឹកនាំអនអនអនបានពាក់កណ្ដាលរដូវកាលដកលោក Frank Lampard ចេញដាក់ Thomas Tuchel តែគេថា Thomas Tuchel ខ្លាំងអត់បើ PSG ដេញមកដែរនោះដេញចោលដែរនឹងគាត់មិនទៅល្អអី PSG ដេញហើយគេថា Chelsea អត់ខ្វល់ព្រោះ Chelsea មើលឃើញថា Tuchel គាត់ល្អគ្រប់គ្រាន់ប្រកបហើយគាត់ថាគាត់មិនអាចសម្រេចគោលដៅ Champions League ឲ្យ PHC បានជួយ PHC ឡើងដល់ផ្លាច់ទ្រត់នោះតែចាញ់ប្រយ័នជំនាន់ហ្នឹងឆ្នាំក្រោយដឹកនាំបានបន្តិច PHC ដេញគាត់ចោលដេញគាត់ចោល Chelsea ក៏យក PSG ដេញចោល Chelsea យកមកជំនួស Frank Lampard ទៅអញ្ចឹងការដូរគ្រូពេលខ្លះគឺមិនមែនចាំបាច់ថាគ្រូនឹងគាត់ជោគជ័យគ្រប់ក្លឹបបានយើងយកគាត់មកដឹកនាំទៅជោគជ័យដែរទេយើងគាត់ថាគ្រូនឹងយកមកគាត់គាត់គាត់អាចមានយុទ្ធសាស្ត្រថ្មីអីថ្មីអីឬក៏អត់បើទុកគ្រូចាស់ស្ថានភាពវាកាន់តែ វិវត្តទៅរកភាពអាក្រក់ទៅអាក្រក់ទៅអាក្រក់ទៅអញ្ចឹងយើងមានការផ្លាស់ប្ដូរសាកមើលបើអត់ផ្លាស់ប្ដូរនៅតែដដែលឬក៏ឈានទៅទៅភ្នំបណ្ដោយចូលឈ្មោះបណ្ដោយអញ្ចឹងដូរសិនដូរសិនក៏វាបានជោគជ័យទៅណាហើយឲ្យធានាថាដូរថ្មីមកជោគជ័យ100%ក៏អត់ដឹងថាមិនដែរហើយយើងមើលគំរូ Chelsea លើកាមុនយើងឃើញដូរ Tuchel មកបានជោគជ័យអញ្ចឹងយើងធ្វើឆាក់សាក់ធ្វើតាម Chelsea អញ្ចឹងផ្លូវវាមានច្រើនទុកសោកជានៅឲ្យសោកជាកែប្រែប្រព័ន្ធលេង ប្រគាត់ចេញពី4231ដូរសោកខ្ជាចេញដាក់គ្រូបង្វឹកថ្មីវាមានតែប៉ុណ្្នឹងជំរឹះវាអត់មានអីធំជាងនឹងទេ តែការចង់បានរបស់អ្នកគ្រប់គ្រងការរិះគន់របស់អ្នកគ្រប់គ្រងគឺទៅលើលោកសោកខ្ជាការលេងមួយលីវើពូល ការពីចុងសប្តាហ៍នេះយើងឃើញថាមិនទាន់ចប់ការប្រកួតផងដូចជា C40 ហ្នឹងចង់ទី1 C40 ដើមតង់ទី2តិចដាក់50អ្នកគ្រប់គ្រងដើរចេញទាំងអស់សឹងតែទាំងអស់ចង់ពាក់កណ្ដាលកាឡាឋានទៅផ្ទះបាទ ចឹងយើងសួរមកវិញថាយើងលេងតម្រូវចិត្តអ្នកគ្រប់គ្រងឬក៏យើងលេងតម្រូវចិត្តតម្រូវចិត្តគ្រូអង្វឹកបើអ្នកគ្រប់គ្រងអត់ពេញចិត្តទៅហើយ បានន័យថា គ្រូនឹងទុកដដែលដដែលហ្នឹងគឺអ្នកគ្រប់គ្រងមិនសុបាយចិត្តហើយចឹងយើងនៅថាមិនអីទេឲ្យគាត់ឲ្យគាត់បន្តទៀតបន្តទៀតអាហ្នឹងក្លឹបត្រូវរហោចម្លោយមួយឲ្យឃើញសម្រាប់កន្លែងហ្នឹងឲ្យអ្នកគ្រប់គ្រងឲ្យបានបាទឲ្យ fan របស់ក្លឹបឲ្យបានចឹងចម្លើយគឺគ្មានអីឆ្ងាយពីការបណ្ដេញលោកសោកយ៉ាចេញទេ តែបើសិនជាទុកខ្ញុំចង់និយាយថាបើសិនជាទុកតើទុកឲ្យគាត់កែប្រែប្រព័ន្ធគាត់លេង ឬក៏ទុកឲ្យគាត់តើទុកគឺគឺគឺគឺទុកឲ្យគាត់ទទួលខុសត្រូវហ្នឹងគាត់សម្រាប់ចិត្តដដែលហ្នឹងអញ្ចឹងគាត់ដាក់ប្រព័ន្ធឲ្យលេងគាត់ដាក់ទៅគេអត់ខ្វល់ហើយបើគាត់ឥឡូវហ្នឹងចាញ់លក្ខណៈផ្ចាញ់ផ្សាអ្នកគ្រប់ត្រូលដាក់ដដែលដដែលមកណាបាទអញ្ចឹងវាមានអត់មានអីរឿងអីប្រសាទេយើងមើលការពីថ្ងៃយប់អាទិត្យហ្នឹង5-0ហើយសល់គ្នា10នាក់ខ្ញុំខ្ញុំអត់ ខ្ញុំមានអារម្មណ៍ថាមានអារម្មណ៍ថាដូចអាថាសង្វែករូបបើយើងយើងមើល menu លេងខ្ញុំនឹងដូចសង្វែកសង្វែករូបលក្ខណៈថាលេងស្វាហ្មងបងប្អូនគេលេងអាក្រក់មើលហ្មងខ្ញុំកុំខ្ញុំឡាយខ្ញុំបិទខ្ញុំបិទឈប់មើលដែរនឹងនិយាយកម្មខ្ញុំមកខ្ញុំដេកវិញខ្ញុំដេកវិញខ្ញុំវាត្រូវចប់ម៉ោង2 10ខ្ញុំដេកយកកម្លាំងវិញល្អទេដឹងតែចាញ់លីភូបាត់ហើយលេងស្វាដូចកំដរលីភូហាត់ចឹងថ្ងៃហ្នឹងពេលពេលដែលពេលដែលចាញ់លីភូ5-0ហ្នឹងហើយគឺកំដរលីភូហាត់នៅក្នុងទីលេងហ្នឹងមក ចង់លីភូលេងស៊ីទៀតក៏បានតែលីភូខ្ជិលទៅលេងឲ្យខូចជើងអីឃើញពុកបាធាក់ដួលណាប៊ីកាតាមួយបាទអញ្ចឹងលេងនេះទៅបាទលេងលេងកំដរឆាកហ្នឹងទៅកំដរទីលានហ្នឹងទៅហើយដូចដូចប្រហាត់លីភូលអញ្ចឹងដូចលេងប្រហាត់លីភូលអញ្ចឹងបាទឲ្យលីភូលលេងស្វាចែកទៅចែកមកទៅ មានគូបដិបត្តិដេញទៅវាវាគ្រាន់បាល់ជាងយើងហាត់គ្នាឯងផងបាទចង់និយាយថាហាត់មួយគូសត្រូវប៉ិតប្រកាសណាភាសាជាងហាត់ខ្លួនជាមួយគ្នាឯងដដែលដដែលផង នេះតាមការខ្ញុំមើលឃើញអញ្ចឹងខ្ញុំមិនខ្ញុំអត់មានវាយប្រហារក្រុម menu ហើយខ្ញុំក៏មិនមែនយករឿង menu នេះមកនិយាយដើម្បីទាមទារតាក់ទាញប្រជា ប្រិយភាពរបស់ខ្ញុំអីទេប៉ុន្តែរឿងនេះវា កំពុងតែលេចធ្លោកំពុងតែផ្ទុះកំពុងតែ គេនិយាយគ្រប់គ្រប់គ្នាយើងមិននិយាយរឿងហ្នឹងយើងនិយាយរឿងស្អីបាទហើយសំណងពោរបស់បងប្អូនឲ្យខ្ញុំនិយាយរឿងហ្នឹងហើយខ្ញុំនិយាយរឿងស្អីក្រៅពីហ្នឹងរឿងដែលគេកំពុងតែជជែកគ្នានៅក្នុងបណ្ដាញសង្គមរឿងដែលគេកំពុងតែ រកផ្លូវចេញហើយខ្ញុំជជែករឿងហ្នឹងហើយអ្នកខ្លះអូបកកុំនិយាយរឿងហ្នឹងខ្លាំងពេកព្រោះរឿងហ្នឹងវារឿងដែលគេនិយាយច្រើនហើយវាអាចអឺយើងទៅទាញកលិបរបស់ក្លឹប Man U អីយកមកល្បីខ្ញុំថាអូខ្ញុំល្បីហើយស្រាច់បាទអត់ត្រូវអត់ត្រូវការតាក់ទាញយកភាពល្បីល្បាញពីអ្នកណាយកមកល្បីទេបាទគេស្គាល់ខ្ញុំគេស្គាល់អីប្រហែល10ឆ្នាំខ្ញុំធ្វើការឡើងនិយាយចង់រិចប្រវេមាត់ហើយបាទអត់មានត្រូវការតាក់ទាញភាពល្បីល្បាញពីខាងណាពីក្លឹបណាទេ អ្វីដែលជារឿងផ្ទុះខ្ញុំនិយាយរឿងហ្នឹងបាទរឿងផ្ទុះរឿងគេពងនិយាយហ្នឹងគេពងគេពងចង់ដឹងយើងយើងនិយាយរឿងហ្នឹងបាទជនវរតក៏ថាត្រូវបងពុកបាស្លាយចង់បានការក្រហមតែម្ដងហើយគ្មានអញ្ញាគ្មានការតវ៉ាអញ្ញាកដាលតិចបាទយើងឃើញទាំងអស់គ្នាការប៉ັດបងប្អូនពុកបាចូលមកបាទហ្នឹងលបឿនគាត់យឺតជាងណាប៊ីគេតាមកទេគាត់ដឹងតែស្លាយទៅបថយបឋាននឹងការហើយគាត់នៅតែស្លាយចឹងបានន័យថាការលេងរបស់ពុកបានេះគឺមិនពេញចិត្ត ហើយឆ្នាំក្រោយក៏មិនប្រកាសថាពុកបាងលេងមួយមែនយូទៀតដែរបងប្អូនប្រវត្តិមិនទាន់មិនទាន់បន្តកិច្ចសន្យាបន្ថែមមួយមែនយូនៅឡើយទេមកដល់ពេលនេះបាទគាត់ពងតែមើលចរិតមែនយូមើលចរិតអីដែរហ្នឹងគាត់មិនគាត់ឃើញរ៉ូណាល់ដូមកគាត់រៀងត្រជាក់ចិត្តបន្តិចទេបាទបើសិនជាលេងអត់បានពៀនគាត់ចេញគាត់ទៅរៀលគាត់ទៅ destination របស់គាត់នោះបាទគឺទៅរៀលទៅក្លឹបយូវិនទូសចាស់គាត់វិញក៏បានទៅរៀលរៀលឥឡូវមានកម្មាវិនហ្កាហើយឆ្នាំក្រោយបើរៀលទិញបានអឹមបាប៉េទៀតគាត់ទៅរៀលគឺជា អឺឱកាសនៅ ក្នុងការបញ្ចេញបទពិសោធន៍ថ្មីហើយនឹងបញ្ចេញពៀនបន្ថែមទៀតរបស់គាត់ណាចឹងគាត់ខ្លាចស្អីគាត់ធាក់គាត់អីលេងមិនពេញចិត្តនៅក្នុងក្រុម Man U ធ្វើដូចជំនាន់ Jose Mourinho នៅចឹងបាទខ្ញុំមើលឃើញអញ្ចឹងអញ្ចឹងបងប្អូនខ្លះក៏ប្រហែលជាគាត់គិតតាមខ្ញុំអញ្ចឹងដែរណាបាទជេលីម៉ូលីណាគាត់ថាបងហេតុអ្វី Man U ស៊ីថែមក្រោយសល់10នាក់ហេតុអ្វី Man U មិនស៊ីថែមលីភូលើចង់និយាយថាលីភូមិនស៊ីថែម ខ្ញុំសួរថាឈ្នះមួយគ្រាប់ក៏3ពិន្ទុឈ្នះ2គ្រាប់ក៏3ពិន្ទុ3គ្រាប់ក៏3ពិន្ទុ10គ្រាប់ក៏3ពិន្ទុដែរអញ្ចឹងនៅពេលដែលយើងដឹងថាឈ្នះហើយហើយគូបដិបកមេនយូនឹងអស់អារម្មណ៍លេងទៅហើយហ្នឹងហើយយើងលេងឈ្នះមនុស្សដែលអស់អារម្មណ៍លេងលេងហ្នឹងយើងបានការហើយយើងបើយើងបាន3ពិន្ទុហើយលេងខំប្រឹងឲ្យខូចជើងអានេះវាអញ្ចឹង